Yeah okay សួស្តីអ្នកនាងបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Official អ្នកនាងទៀតបាទថ្ងៃនេះផងដែរគឺខ្ញុំបាទពំនាំយកវីដេអូមួយមកចែកជូនអ្នកនាងបាទគឺការលេងស្គាល់នៅតាមទូរស័ព្ទដៃអ្នកនាងអញ្ចឹងបាទអ្នកនាងមកថ្មីបាទមិនទាន់បានជួយចុច Subscribe ទេបាទសូមមេត្តាជួយចុច Subscribe អ្នកមួយបាទហើយ comment អ្នកមួយបាទហើយ share បាទ okay ហើយជួយចុច like អូខេអរគុណច្រើនបាទអញ្ចឹងកន្លោកុំឲ្យខាត់ពេល view បាទអញ្ចឹងទៅទស្សនាវីដេអូយើងអ្នកនាងតែម្ដងបាទ